បាទកណាអញ្ចឹងជាបឋមថ្វាយគុំបងជាទីសក្ការៈនិងបងគឹមគូជាទីគោរពផងដែរហើយនឹងជាពិសេសទៀតហ្នឹងគឺថាសូមថ្វាយគុំប្រធារានុធិរៈគ្រប់ព្រះអង្គជាទីសក្ការៈនៅលើពិភពលោកទាំងអស់ហ្នឹងក៏ដូចជាប្រធារានុធិរៈខ្មែរកម្ពុជាក្រមផងដែរហើយនឹងញាតិញោមបងប្អូនខ្មែរក្រមក៏ដូចជាខ្មែរទូទៅនៅក្នុងពិភពលោកហ្នឹងជាទីរាប់អានអញ្ចឹងឃើញថានៅក្នុងបច្ចុប្បន្នហ្នឹងក្រោយពីពេលអឺ ព្រះអង្គលើកឡើងថាយើងបានធ្វើចលនាការតស៊ូការផ្សព្វផ្សាយជាសាធារណៈនៅព័ត៌មានមួយចំនួនតាក់ទងនឹងសិទ្ធិជនជាតិដើមតាក់ទងនឹងសិទ្ធិមនុស្សអន្តរជាតិដែលសម្ដៅទៅលើការបង្រៀនការជួយបញ្យលឲ្យជនជាតិខ្មែរក្រមដែលនៅកម្ពុជាក្រមខ្វះចំណេះដឹងអំពីច្បាប់អន្តរជាតិទាំងឡាយនេះ ឃើញថាសកម្មភាពរបស់យើងទាំងអស់គ្នាដែលផ្សាយជិញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមនឹងតែងតែលើកយកនៅច្បាប់តាក់ទងសិទ្ធិមនុស្សនៅលើពិភពលោកនឹងមកផ្សព្វផ្សាយជាព័ត៌មានទៅតាមវិទ្យុទៅតាមបណ្ដាញសង្គមជាដើមនឹងដើម្បីបញ្យល់ឲ្យខ្មែរក្រមយើងនៅក្នុងស្រុកនឹងបានយល់ដឹងអំពីសិទ្ធិរបស់ខ្លួននឹង ក្រោយពីពេលខ្មែរក្រមនឹងបានរៀនសូត្រក៏ដូចជាបានការយល់ដឹងមួយចំនួនហើយក៏បញ្ជីងនៅមតិសាធារណៈរបស់ខ្លួនឯងនឹងដោយសារឃើញថាការយល់ដឹង អំពីច្បាប់សិទ្ធិមនុស្សច្បាប់សិទ្ធិជនជាតិដើមនឹង ជាមូលដ្ឋាននឹងហើយក៏នាំគ្នានឹង ធ្វើតាមប្រតិបត្តិទៅតាមអ្វីដែលខ្លួនខ្វះខាតអ្វីដែល ចំណុចខ្វះខាតរបស់រដ្ឋាភិបាលវៀតណាមសប្តាហ៍កំពុងតែប្រើប្រាស់អឺមកលើសិទ្ធិរបស់ជនជាតិដើមជាពិសេសខ្មែរក្រមនឹងនៅកម្ពុជាក្រមនឹងធ្វើឲ្យពួកគាត់នឹងមានការលើកយកច្បាប់ទាំងឡាយនឹងមកតវ៉ាមកតស៊ូដើម្បីអឺតតាំងជាមួយនឹងរដ្ឋាភិបាលឬក៏សិទ្ធិអំណាចរបស់ ពួកគាត់ហ្នឹងមកតមកជាមួយនឹងរដ្ឋអំណាចនៅមូលដ្ឋានហ្នឹងដើម្បីទៀមទានៅអ្វីដែលពួកគាត់ចង់បានជាពិសេសដោយខ្មែរក្រមួយ ចំនួន ដែលចូលរួមអំពីការផ្សព្វផ្សាយនៅអត្តសញ្ញាណខ្មែរក្រមដូចជាអឺរូបភាពដែលបានតក់ជាប់នៅក្នុងអាវយឺតជាដើមហ្នឹង ជាអត្តសញ្ញាណរបស់ខ្មែរក្រម ដែលនិយាយអំពីសិទ្ធិស្ត្រីសិទ្ធិជនជាតិដើមសិទ្ធិមនុស្សហើយនឹងសិទ្ធិថ្ងៃបាត់បង់សិទ្ធិសេរីភាពរបស់ខ្មែរក្រមឆ្នាំទី73ជាដើមនៃឆ្នាំនេះហ្នឹងធ្វើឲ្យរដ្ឋាភិបាលវៀតណាមហ្នឹងឬក៏អាជ្ញាធរដែនដីនៅប្រទេសវៀតណាមមួយចំនួនហ្នឹងគាត់មានការ រសើបគាត់មានការមិនសบายចិត្តក៏ដូចជាគាត់មានការរសើបគាត់មានការអឺមិនពេញចិត្តនៅលើ អាចំណុចទាំងឡាយដែល ខ្មែរក្រមមិនធ្លាប់បានធ្វើមិនធ្លាប់បានដឹងនោះអញ្ចឹងគាត់គិតឃើញថាបើសិនតែគាត់មិនជិញសកម្មភាពអ្វីធ្វើឲ្យខ្មែរក្រមួយចំនួនហ្នឹងចេះតែបន្តការងារហ្នឹងធ្វើតទៅទៀតក៏ប៉ុន្តែសួរថានេះជា អឺសិទ្ធិរបស់ខ្មែរក្រមខ្មែរក្រមមានសិទ្ធិពេញលិញពេញលក្ខណៈនៅលើច្បាប់អន្តរជាតិទាំងឡាយដែលសបញ្ជាក់សបញ្ជាក់ឃើញថារដ្ឋាភិបាលវៀតណាមក៏ជាអ្នកចោះខសន្យា ចោះសញ្ញេទទួលនៅច្បាប់ទាំងឡាយនោះយកទៅប្រតិបត្តិយកទៅផ្សព្វផ្សាយនៅប្រទេសកម្ពុជាក្រោមហ្នឹងទៅប្រទេសវៀតណាមហ្នឹងឲ្យប្រជាជនទួទៅនៅក្នុងប្រទេសវៀតណាមមាន54សញ្ជាតិហ្នឹងឲ្យដឹងឮទាំងអស់គ្នាក៏ប៉ុន្តែផ្ទុយទៅវិញវៀតណាមមិនបានផ្សព្វផ្សាយនៅច្បាប់ទាំងអស់នោះទេ ថែមទាំងធ្វើការងារអឺ បង្កប់ចោលនៅអាសារព័ត៌មានទាំងឡាយនឹងទៀតមិនអោយខ្មែរក្រមក៏ដូចជាសាសជាតិទាំងអស់គ្នា54សញ្ជាតិនៅប្រទេសវៀតណាមឲ្យដឹងឮទេក្រោយពីពេលយើងបានផ្សព្វផ្សាយព័ត៌មានហ្នឹងទៅធ្វើឲ្យប្រទេសវៀតណាមនឹងមានការមិនពេញចិត្តរហូតដល់នៅខេត្តឃ្លាំងនៃស្រុកជ្រញោហ្នឹងគឺរដ្ឋអំណាចនៅមូលដ្ឋានហ្នឹងបានចេញជាច្បាប់មូលដ្ឋានមួយមាន7ចំណុចសម្រាប់ហាម5មិនអោយ សាសជាតិខ្មែរក្រមនឹងដោយឡែកនឹងគឺធ្វើការចលនាទាំងអស់ហ្នឹងអញ្ចឹងទី1គេនិយាយថា គេសុំឲ្យបងប្អូនទាំងអស់ហ្នឹងគឺគោរពទៅតាមច្បាប់ដែលរដ្ឋាភិបាលគេហ្នឹងជិញមកច្បាប់ប្រទេសវៀតណាមហ្នឹងជិញមកយ៉ាងណាសុំឲ្យប្រជាប្រដ្ឋខ្មែរក្រមហ្នឹងគោរពទៅតាមអាច្បាប់ហ្នឹងទី1ទី2គេសុំឲ្យប្រជាប្រដ្ឋហ្នឹងទៅតាមមូលដ្ឋានតេស្តនីមួយៗទាំងក្រុមគ្រួសារនីមួយៗហ្នឹងឲ្យចោះ សញ្ញេខសន្យាថាកុំអោយប្រឆាំងជាមួយនឹងរដ្ឋគេគឺថារដ្ឋជិញមកច្បាប់គេយ៉ាងណាយើងត្រូវតែធ្វើតាមយ៉ាងហ្នឹងគឺគេមិនអោយសិទ្ធយើងទៅប្រឆាំងជាមួយនឹងរដ្ឋគេទេហើយទី3ទៀតគេទៅប្រាប់ដល់ឪពុកម្ដាយដែលមានកូនចៅជាយុវជនអាយុពី18ឆ្នាំឡើងទៅនឹងហាមមិនអោយចូលរួមធ្វើការងារតវ៉ាឬក៏បាតកម្មឬក៏តែមទាននៅសិទ្ធិសេរីភាពឯមួយទេអាហ្នឹងទី3ហើយទី4ទៀតសុំអោយប្រជាប្រដ្ឋនឹង ចេះនាំគ្នាហ្នឹងទទួលស្គាល់ថាបើសិនតែយើងខុសច្បាប់ហើយរដ្ឋគេកាត់ទោសឲ្យយើងជាប់គុក5ឆ្នាំយើងត្រូវតែទទួលនៅអាច្បាប់ដែលគេកាត់ទោសហ្នឹងយើងត្រូវតែទទួលទោសហ្នឹងឲ្យទៅតាមច្បាប់រដ្ឋហ្នឹងកាត់មិនអាចឲ្យប្រឆាំងឬក៏ទៀមទាអឺ បដកម្មឬក៏ឲ្យរដ្ឋដំណោះស្រាយយ៉ាងម៉េចនោះទេអាហ្នឹងគឺជាសិទ្ធិរបស់ច្បាប់គេគេត្រូវតែធ្វើម៉េចយើងត្រូវតែគ្រប់អញ្ចឹងអានេះទី5គេសុំឲ្យខ្មែរទាំងអស់តួតោនឹងចេះចេះអអប់រំគ្នាទៅវិញទៅមកឲ្យកូនចៅនឹងយល់ដឹងអំពីគោលការណ៍នយោបាយរបស់រដ្ឋកុំឲ្យនឹងអឺ ប្រែប្រួលទៅតាមអាមតិកិរិយាហៅថាអ្នកដែលជន់នៅខាងក្រៅស្រុកហ្នឹងនិយាយមកហើយយើងជឿតាមគេកុំជឿទៅលើអ្នកដទៃនៅខាងក្រៅស្រុកអញ្ចឹងទី6ទៀតហ្នឹងសូមឲ្យទទួលស្គាល់ថាអ្វីដែលការលូតលាស់ការរីកចម្រើននៅប្រទេសវៀតណាមហ្នឹងឲ្យគោរពទៅតាមហ្នឹងហើយឲ្យធ្វើតាមនៃសក្តី ប្រឹងប្រែងរបស់រដ្ឋអំណាចវៀតណាមនោះធ្វើបានប៉ុណ្ណាយើងត្រូវតែគោរពទទួលយកប៉ុណ្ណឹងគេមិនអោយប្រឆាំងនៅអ្វីដែលគោលការណ៍ជឿនលឿនរបស់ប្រទេសវៀតណាមនោះគេកំពុងធ្វើទេហើយទី7ទៀតទីចុងក្រោយហ្នឹងគេមិនហាមដាច់ខាតមិនអោយប្រជាប្រដ្ឋខ្មែរនឹងចូលរួមធ្វើបាតកម្មចូលរួមទៀមទានៅការផ្ដួលរំរដ្ឋាភិបាលដែលជឿតាមពួកនៅខាងក្រៅស្រុកឬក៏ធ្វើតាមនយោបាយគោលការណ៍អ្វីមួយដែលខ្លួនគិតឃើញថា សិទ្ធិមនុស្សមានគ្រប់គ្រាន់សម្រាប់ក្នុងការងារទៀមទាឯករាជ្យអីនោះគេសុំឲ្យកុំធ្វើអស់ទាំងនឹងទាំងអស់បើធ្វើអស់ទាំងនឹងគឺច្បាប់គេមានសិទ្ធិចាប់ខ្លួនយើងឬក៏ដាក់ទោសយើងទៅតាមច្បាប់ដែលគេចែងមកបន្តបន្តទៀតក៏ប៉ុន្តែនៅក្នុងចំណុចដែលខ្ញុំលើកឡើងនេះមាន7ចំណុចទៅ គឺក្រោយពីពេលគេមើលឃើញសកម្មភាពរបស់យុវជនយើងក៏ដូចជាសកម្មភាពរបស់បណ្ដាញសាធារណជនដែលកំពុងតែកើតឡើងបន្តបន្តយុវជនកំពុងតែធ្វើការងារជាអឺសស្រាក់សស្រាមនៅកម្ពុជាក្រោមនឹងទៀមទាសិទ្ធិគ្រប់យ៉ាងទាំងអស់នឹងធ្វើឲ្យរដ្ឋាភិបាលអំណាចវៀតណាមនឹងក៏ដូចជាអាជ្ញាធរដែនដីនៅខេត្តឃ្លាំងហ្នឹងជីងចាក់ហ្នឹងមកហើយនឹងគេនិយាយថាគេនឹងយកច្បាប់ហ្នឹងទៅឲ្យតាម គ្រួសារនីមួយនីមួយនៅខេត្តឃ្លាំងហ្នឹងដែលតំបន់អឺអឺស្រុកជ្រញោហ្នឹងឲ្យចុះសន្យាទាំងអស់ឲ្យចុះខសន្យាសញ្ញេទាំងអស់ទទួលស្គាល់នៅច្បាប់7ចំណុចហ្នឹងកាលណាអ្នកណាមួយខុសនៅច្បាប់7ចំណុចហ្នឹងគេនឹងចាប់មនុស្សហ្នឹងយកទៅដាក់គុកឬក៏ទៅដាក់ពន្ធនាគារឬក៏តកល់ទោសទៅតាមរបៀបច្បាប់គេណាមួយនោះអាហ្នឹងយើងទៅតែគោរពទៅតាមហ្នឹងហើយសួរថាតើនឹងជាសិទ្ធិមនុស្សដែរទេ បើសិនតែរដ្ឋអំណាចវៀតណាមលើកឡើងនៅអា7ចំណុចនេះចាត់ទុកថារដ្ឋវៀតណាមកំពុងតែបិទសិទ្ធិសេរីភាពរបស់ខ្មែរក្រមទាំងស្រុងហើយក្រោយពីពេលឃើញខ្មែរក្រមនឹងមានចលនាតស៊ូនៅកិច្ចការទាមទារសិទ្ធិមនុស្សទាំងអស់ហ្នឹងទៅឲ្យប្រទេសវៀតណាមនឹងចេញច្បាប់ហ្នឹងមកដូចជាច្បាប់កុម្មុយនីសទាំងស្រុងហ្នឹងមានន័យថាយកច្បាប់ហ្នឹងមកគៀបសង្កត់ទៅលើសិទ្ធិសេរីភាពរបស់មនុស្សទាំងអស់ហ្នឹងដែលនៅរស់នៅកំពុងរស់នៅទឹកដីកម្ពុជាក្រមហ្នឹងគឺកាលណាច្បាប់នឹងចេញមកគឺសកម្មភាពទាំងឡាយដែលទាមទារសិទ្ធិមនុស្សហ្នឹងគឺ គេយើងមិនបាននិយាយថាយើងเตรียมទាដើម្បីផ្ដួលរំលងរដ្ឋាភិបាលអីនោះទេប៉ុន្តែគេជីងច្បាប់នឹងមកដើម្បីការពារមិនឲ្យយើងធ្វើនៅចំណុចអស់កន្លែងនេះជាចំណុចរដ្ឋាភិបាលវៀតណាមនឹងបានស្ទាក់ដំណើររបស់យើងទុកក៏ហើយមិនបើសិនតែយើងចលនាតស៊ូអ្វីមួយគេចេញច្បាប់ហ្នឹងដើម្បីមកអឺចាប់យើងឬក៏រឹតបន្តឹងនៅលើសិទ្ធិសេរីភាពរបស់យើងយើងសួរវិញថា បើរដ្ឋអំណាចវៀតណាមមានគិតដែរពីសិទ្ធិមនុស្សដែលខ្លួនឯងបានចោះសន្យាជាមួយនឹងអង្គការសហជីវជាតិហើយយកទៅប្រើប្រាស់នៅប្រទេសវៀតណាមទេមានន័យថារដ្ឋអំណាចវៀតណាមនឹងបានបំភ្លេចចោលអស់ហើយរឿងសិទ្ធិសេរីភាពពីសិទ្ធិមនុស្សពីសិទ្ធិជនជាតិដើមទាំង46ប្រការហ្នឹងគឺប្រទេសវៀតណាមហ្នឹងមិនបានឲ្យផ្សព្វផ្សាយទៅជាសាធារណជនទេសម្រាប់ឲ្យប្រជាជនទូទៅនៅក្នុងប្រទេសហ្នឹងដឹងឮទេថែមទាំងគៀបសង្កត់ ទៅលើអាសិទ្ធនៃអង្គការសហជីវជាតិនឹងជិញជាលក្ខណៈតួទៅនៅពិភពលោកហើយថែមទាំងគៀបសង្កត់ទៅតាមច្បាប់មូលដ្ឋានរបស់ប្រជាជនរស់នៅទៀតអញ្ចឹងទេខ្មែរក្រមសង្ខៃនេះមិនត្រឹមតែគៀបសង្កត់ទៅតាមច្បាប់របស់វៀតណាមជិញទេថែមទាំងវៀតណាមនឹងបានរំលោភទៅលើសិទ្ធិអន្តរជាតិទៀតដែលជាសិទ្ធិមូលដ្ឋាន ខ្មែរក្រមត្រូវទទួលបានហ្នឹងបែរទៅជាមិនមិនត្រឹមតែមិនទទួលបានការជួយអប់រំសັບផ្សាយឲ្យយល់ដឹងថែមទាំងគៀបសង្កត់ជាងច្បាប់មួយទៅលើគៀបសង្កត់ដើម្បីមិនឲ្យមានសិទ្ធិតវ៉ាថែមទៀតនឹងជាចំណុចដែលខ្ញុំតម្រូវឃើញថ្មីថ្មីហ្នឹងនៅថ្ងៃទី31ខែអ៊ូសភាកន្លងមកហើយហ្នឹងគឺច្បាប់ហ្នឹងគេតម្រឹងថ្មីថ្មីតែប៉ុន្តែចូលជា ស្ថាពរហើយឬនៅនោះខ្ញុំមិនតាន់ដឹងនោះទេហើយខ្ញុំក៏ចង់ដឹងដែរថា តើនៅក្នុងស្រុកជ្រញួរហ្នឹងមានបងប្អូនណាឮដឹងនៅចំណុចនឹងដែរឬទេអាហ្នឹងខ្ញុំក៏មិនច្បាស់ដែរបើសិនតែមានឮហើយអឺអឺរដ្ឋអំណាចនៅដែនដីហ្នឹងគេបានធ្វើពិតមែនអាហ្នឹងយើងសុំឲ្យបងប្អូនយើងហ្នឹងកុំទទួលស្គាល់នៅច្បាប់ហ្នឹងពីព្រោះច្បាប់ហ្នឹងมันអាចឲ្យយើងចោះសញ្ញេបានទេកាលណាយើងចោះសញ្ញេឬក៏ឪពុកម្ដាយយើងទទួលស្គាល់នៅច្បាប់ហ្នឹងហើយគឺច្បាប់ហ្នឹងជាការចងគៀក ជាការចងគៀកខ្មែរក្រមទាំងអស់មិនអោយមានសិទ្ធិដើម្បីជីងតវ៉ានៅអ្វីមួយនោះទេជាសិទ្ធិមូលដ្ឋាន សម្រាប់យើងទាំងអស់គ្នាសូម្បីតែយើងដើរហើរទៅធ្វើបន្ទានដតីដតីហ្នឹងក៏គេអាចបិទសិទ្ធិយើងដែរគេថាយើងទៅដើម្បីគៀងគោចូលក្រុមណាអីចឹងមួយទៅបង្កើតបានជាក្រុមមួយអញ្ចឹងធ្វើវិធានសនាដើម្បីប្រឆាំងនឹងរដ្ឋាភិបាលគេអាចចាប់យើងបាននេះជាចំណុច ដែលយើងគួរតែពិចារណាមិននឹងយើងសរសេរឬក៏សញ្ញេចុះខសន្យាស្អីមួយជាមួយនឹងរដ្ឋអំណាចនៅដែនដីនៃស្រុកជ្រញ័រគួរតែពិចារណាឲ្យមើលអាច្បាប់ហ្នឹងឲ្យឲ្យមែនទែនតើផលហ្នឹងបានប្រយោជន៍មកមកដល់យើងឬក៏វាចងខ្លួនឯងចងខ្លួនឯងអាហ្នឹងជាចំណុចមួយដែលខ្ញុំលើកឡើងសម្រាប់ឲ្យប្រជាជនខ្មែរក្រោមយើងជាពិសេសនៅស្រុកជួញួរហ្នឹងតែម្ដងឲ្យយល់ដល់កម្ពីហ្នឹងកណាអរគុណតាំងចំពោះព័ត៌មានហ្នឹងសូម បញ្ជាក់ឡើងវិញថាជាការព័ត៌មានក្រៅផ្លូវការនៅឡើយយើងមិនតាន់បានទៅជាទៅជាដុំកំភួននៅឡើយប៉ុន្តែវាឃើញឯកសារច្បាស់លាស់ឯកសារហ្នឹងមានច្បាស់លាស់ចេញពីនគរបាលស្រុកជ្រញ័រហ្នឹងតែម្ដងហ្នឹងហើយ ដូច្នេះព័ត៌មានហ្នឹងយើងនឹងតាមដានបន្តថាតើវាអាចមានអតិពលឬក៏មានការផ្សព្វផ្សាយទៅដល់កន្លែងណាផ្សេងទៀតទេហើយក៏គេធ្វើតែម្ដុំហ្នឹងដើម្បីបង្ក្រាបអ្នកនៅតំបន់ហ្នឹងប៉ុន្តែនៅខាងខេត្តឃ្លាំងបន្តបន្តយើងឃើញថាមានការចាប់ឬក៏សួរនាំយុវជន ជាពិសេសគឺមិនវាងហ្នឹងក៏ធ្លាប់យ៉ាមិនវាងហ្នឹងគឺថានៅស្រុកជ្រោយទឹមអឺខេត្តឃ្លាំងអឺអឺមែនទេនៅភូមិជ្រោយទឹម ស្រុកបាយឆៅខេត្តឃ្លាំងបាទភូមិជ្រោយទឹមហ្នឹងគឺថាគាត់នៅសាឡូងគាត់នៅសាឡូងហ្នឹងគាត់ជាយុវជនមួយដែរហើយគាត់ជាយុវជនកំព្រាផងក្រោយពីពេល COVID-19 ហ្នឹងរដ្ឋាភិបាលដែនដីហ្នឹងគឺថាគាត់ថាគាត់ហ្នឹងគឺថានាំអំណោយទៅចែកឲ្យជនទូរគតជនក្រៃក្រលំបាកក៏ប៉ុន្តែបែរទៅជារដ្ឋាភិបាលវៀតណាមហ្នឹង អឺมันយកចិត្តទុកដាក់ដល់គាត់ចំពោះគាត់ជាក្រុមគ្រួសារមួយក្រៃក្រជាងគេបំផុតនៅតំបន់នោះបែរទៅជាมันយកចិត្តទុកដាក់ហើយក្រន់តែសន្យាតែมันបានឲ្យអំណោយនឹងដល់ខ្លួនគាត់ផ្ទាល់ទេនោះជាចំណុចមួយដែលគាត់តវ៉ាហើយបែរទៅជារដ្ឋាភិបាលដែនដីនឹងរដ្ឋអំណាចដែនដីនឹងចាប់កាត់យកទៅធ្វើទរណកម្មហើយដាក់ដាក់ទោសគាត់ទៀតអាហ្នឹងជាចំណុចមួយអយុត្តិធម៌មែនទែនសម្រាប់ប្រជាជនខ្មែរក្រមយើងដែល ជាពិសេសអ្នកដែលមិនមានសិទ្ធិតវ៉ានៅក្នុងអឺភូមិស្រុកហ្នឹងហើយជិញមុខតវ៉ាគេតែងតែលួកលេះដើម្បីធ្វើទុកហើយនឹងចាប់កាត់យកទៅដាក់ពន្ធនាគារតែម្ដងអូខេ